សួស្តីទាំងអស់គ្នាហ្នឹងហើយហ្នឹងហើយមានមនុស្សមានមនុស្សទេមានតែ player យើងមួយចំនួនណាណាតែសួរខ្ញុំថាអូខេតើរបៀបនៃការបូកអាយ team បូកមិនតាមពិតអ្វីដែលខ្ញុំបាននិយាយតែដែរអញ្ចឹងមានន័យថាក្នុងការបូកនេះវា random ទេហើយចំពោះ technique ខ្ញុំគិតថាសឹងតែបានដល់10%ដែលយើងហៅថា technique នៃការបូកឡើងណាហ្នឹងហើយ វារិនតំតាម item ទេ item ខ្លះ GM វាតម្លាក់ឲ្យបោកបានលឿនវាលឿនអញ្ចឹងទៅ item ខ្លះក៏វាពិបាកបោកអ្នកខ្លះណាតិចនេះគាត់ថាអូខេយក hero ដែល free level ឬក៏ level មួយមកបោកបោកឆាប់ឡើងអានេះវាស៊ីសងលើ hero ដែលវារិនតំអញ្ចឹងបើសិនកាលណា hero យើងចង្រៃអីដូរយើងយក item នោះទៅឲ្យ hero ផ្សេងបោកទៅហ្នឹងហើយហើយចំពោះទីតាំងក៏ដូចគ្នាដែរអាស្រ័យលើយើងចង់បោកយើងចង់បោកកន្លែងណាស្អាតតែយើងហ្នឹងណាហ្នឹងហើយ ជាក់ស្ដែងវីដេអូនេះខ្ញុំធ្វើការបូកនៅក្នុងប៉ាក់អ៊ូតាំងឲ្យមើលហើយអ្នកខ្លះណាគេថាចុះតបូកឡើយតាប៉ាក់អ៊ូតាំងនឹងមាន NDC បូកអត់តាមពិតអឺយើងខុសឆ្លងក្រមទៅអត់ប្រហែលអីទេអ្នកទាំងអស់គ្នាហ្នឹងហើយដល់យើងជួបតានេះយើងជួបបែបហ្នឹងណាយើងយកលើនេះមក you normal នេះអញ្ចឹងវាចេញបែបនេះរួចយើងខុសឆ្លងក្រមចុច map នេះមកហើយចុចប្រើឆាំងមកនេះឃើញហ្នឹងហើយយើងចង់ទៅប៉ាក់ណាក៏បានដែរតែខ្ញុំមកអ៊ូតាំងមក យើងហោះប្រយហើយឆ្លងមកដល់កន្លែងនេះយើងក៏បិទទាំងនេះចេញហ្នឹងហើយហើយខ្ញុំមានផ្សារតែម្ដងទេហើយវីដេអូនេះខ្ញុំធ្វើការបូកដោយប្រើកម្មវិធី WPE អឺបញ្ជាក់តិច WPE នេះជាកម្មវិធីមួយដែលយើងប្រើជំនួយក្នុងការបូកលឿនទេវាមិនមែនជំនួយក្នុងការបូកឲ្យបាន7ឬបូកឲ្យបាន15ទេអត់ទេណារឹងតំដូចគ្នាគាត់ថាវាបូករៀងលឿនជាងអា យើងបូកធម្មតាណាអូខេអញ្ចឹងខ្ញុំបើកកម្មវិធី WPE មកស្ដាំលើពីយកពាក្យ run administrator ពេលជាផ្ទាំងបែបនេះមួយខ្ញុំទៀតតូចតិចស្រួលមើលយើងធ្វើការ set up វាមកនេះ option យកលេខ2នេះគ្រីសលើនេះមួយមកអូខេចុច target program ចុចលើ CX2 អូខេប៉ុណ្្នឹងមកណាបន្តមកទៀតយើង នេះយើងដាក់ item ចូលណាអូខេយើងដាក់ item ចូលបែបនេះដាក់ item ចូលបែបនេះហើយយើងចុច start នេះកន្លែងនេះមួយណាហើយយើងចុច confirm វាបូកហើយនេះឃើញទេអូខេអញ្ចឹងបូកអាមួយអញ្ចឹងចុច stop អានេះហើយមើលកូដធ្លាក់មក3អញ្ចឹងយើងមើលកូដមក send to ចុច play នេះមួយបើសិនជាកូដត្រូវដែរលោតលេខកូដអត់ត្រូវទេយើងបិទអានេះចេញយើងមកនេះទៀតចុច save ទៀត ប្រើវិញឃើញអត់ប្រើទេអញ្ចឹងមានអាទី3ហ្នឹងហើយនេះឃើញទេមើលមិនឃើញលោឡើងទេអញ្ចឹងបច្ចេកភាសាទៀតតាមពិតកម្មវិធីនេះប្រមបច្ចេកភាសាហើយហើយកម្មវិធី WPE Pro នេះគឺអ្នកនរគ្នាអាច search តាម Google បានណាដើម្បីធ្វើការ download យកវាព្រោះខ្ញុំអាចធ្វើការ upload ចូលបានទេនៅពេលដែលខ្ញុំ upload ចូលវានឹង protect ជានៃ YouTube របស់ខ្ញុំអញ្ចឹងខ្ញុំអាច upload ចូលឲ្យទេអញ្ចឹង search តាម Google ទៅអញ្ចឹងកន្លែងគឺជាចំនួនដងនៃការបូក មានថាយើងមានសាប្រហែលយើងបូកប៉ុណ្្នឹងទៅណាយើងមានសាប្រហែលបូកប៉ុណ្្នឹងទៅយើងចង់ដាក់លើចំនួននេះក៏បានដែរតែទៅពេលអស់សាវានឹងឈប់បូកអូតូហើយអញ្ចឹងកន្លែងខ្ញុំដាក់200ទៅសេដៃលើជាង200ណាហើយកន្លែងនេះគឺជាល្បឿននៃការបូកតាមធម្មតាវាតម្លាក់មកគឺលេខ1000តែបើយើងចង់លឿនយើងបតូចវាមកអឺ100អស់តែ100ហ្នឹងហើយហើយបន្តមកទៀតចុច start បើសិនជាករណីយើងដាក់100នេះបើវាឡើងឡើងផ្លេតតែវាចុះ let's see អស់ហើយក្នុងសាតហ្នឹងណាឥឡូវខ្ញុំធ្វើការ random មើល123សាតណាមាន200 gold រួមជាមួយនឹង iron 100ណាអូខេឥឡូវ start ឲ្យមើលចុះវាបាន5ម្ដងអូខេអូសាន់លីអូ5និយាយទៅលោតចូល5 3 4ដងដែរតែតែវាបាន7ទេអូខេអញ្ចឹងខ្ញុំប្រើមិនបាន100មក 23សាត123សាតអញ្ចឹងខ្ញុំទទួលបាន7 123សាតអញ្ចឹងវាអេមដែរអញ្ចឹងវាឡើងលឿនដែរអញ្ចឹងណាហ្នឹងហើយហើយចំពោះអ្នកទាំងអស់គ្នាដែលចង់ធ្វើការបូកដូចខ្ញុំអូខេអាចព្យាយាមធ្វើការបូកបែបនឹងបានហើយមិញគ្រាន់វាឡើង5 5ឡើង3 4ដងនេះខ្ញុំអាចចូលឲ្យមើលបានយើងមើលកន្លែងណាដែលវាអូខេអញ្ចឹងយើងមើលបានណា ពួកប្រភេទណាដែលវាស៊ីគោលខ្លាំងខ្លាំងអ្នកនេះចូលសេរី5ហើយ4គោលហ្នឹងនឹងឲ្យបូកបាន51វាបើតាមខ្ញុំមើល random នៅក្នុងអ្វីដែលយើងពងដាក់អូតូហ្នឹងខ្ញុំឃើញ random ជប់5ដូចជាខ្ទង់2ដងឬ3ដងពួកសេរីនេះប្រហែល3 4ហ្នឹង4 5 4 5មិនជានេះដែរ និយាយទៅ200 goal អ្នកនរនេះខ្ញុំមិនមិនខ្ញុំមាន200 goal អញ្ចឹងខ្ញុំអស់តែ130 140 goal 550 goal ចាស់រួមជាមួយនឹងសាបមិន120ជាង120ម៉ែត្រនឹងផ្លេចបាត់ទៅតែដល់យើងសល់សា11ឯអាយរ៉ុមនេះខ្លះហ្នឹងហើយអញ្ចឹងយើងវាយថាអស់សាបផេចខ្ទង់120និង120សាបហើយយើងបាន7 1អញ្ចឹងវាទៀងអេមដែរណាអញ្ចឹងដូចអ្វីដែលខ្ញុំបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹង នៅក្នុងការបោកវាតែម្ដងទេប៉ុន្តែលក្ខខណ្ឌនៃការបោកខ្ញុំរីកមិនចេះខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាអឺខ្ញុំរីកមិនអ្នកទាំងអស់គ្នារកកន្លែងណាបោកតែស្ងាត់ស្ងាត់ហ្នឹងក៏មាន player គាត់អង្គុយច្រើនពេកព្រោះវាអាចធ្វើឲ្យយើង server យើងរីកធ្លាក់ក្នុងការទាញ server ណាវាធ្លាក់តែពេលអញ្ចឹងយើងពិបាកក្នុងការបោក item ចឹងរកកន្លែងណាស្លាស់ស្លាស់ដូចខ្ញុំចឹងមកអឺមិនចាំបាច់អីតែតែប៉ាក់នេះទេមិនចាំបាច់អីតែនៅប៉ាក់ គូតាំងទេអ្នកទាំងអស់គ្នាអាចទៅគ្រប់ប៉ាក់បានណាបើសិនជាករណីអ្នកទាំងអស់គ្នាធ្វើតាមវីដេអូខ្ញុំមុនហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចហោះបានទៅគ្រប់ប៉ាក់ក្នុងការបូក item ពីដូចខ្ញុំបញ្ជាក់ភាសាទៀតដែរហើយរិនធំទេហ្នឹងហើយវាមានហេងមានសូនមានហេងមានសូនអញ្ចឹងណាហើយអ្នកខ្លះក៏សួរខ្ញុំអូខេរ៉ាសើជួយបូកខ្ញុំមួយមិនចេះបូកទេហ្នឹងហើយវារិនបំដូចគ្នាប៉ុន្តែគាត់ថាវាដាក់គីដែរ ហើយបោកទី1យើងមើលម៉ោងទៅពេលវេលាណារៀងសំសំអបស្រាប់ក្នុងការបោកនេះស្ងាត់ទី2កន្លែងស្ងាត់តិចកុំឲ្យទី server អ៊ីនធឺណិតយើងណាហើយទី3នឹងបើសិនជាដែលយើងបោក hero នឹងអត់ឡើងទេយកអាចធីមនឹងទៅឲ្យ hero ផ្សេងបោកទៅករណីអាចធីមនឹងវា trade បានអញ្ចឹងណានឹងហើយចឹងព្យាយាមធ្វើតាមអ្វីដែលខ្ញុំចែកហ្នឹងទៅខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអាចធីមបោក7លើខ្ញុំអឺហើយបើសួរថាបោក13បោកមិនអូខេខ្ញុំមិនដាក់បោកទេ ព្រោះជាទូទៅខ្ញុំលេងដូចអ្នកនរគ្នាបានដឹងចឹង hero ខ្ញុំកម្រមាន hero ណាដែលខ្ញុំបុកវារៀងច្រើនហ្នឹងហើយដោយសារខ្ញុំមិនសូវជាអ្នកដែលធូធាងគេអញ្ចឹងណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូក្នុងការបុក IT មានប៉ុណ្្នឹងណាមានអីចង់រីកមិនណាអាចរីកមិនក្នុងក្រៅវីដេអូខ្ញុំបានណាអូខេអរគុណបាយបាយ